លោកយាយលោកតាសិលវ័នសិលវតីចូលរួម នៅក្នុងកម្មវិធីបុណ្យណាបុណ្យកតញ្ញូកតវេទី និងបុណ្យបច្ច័យ4ប៉ុណ្ណានឹងជាទំនៀមរបស់ព្រះបរមគ្រូរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងកតញ្ញូកតវេទីនឹងប៉ុណ្ណាគឺពុទ្ធគ្រប់គ្រប់ព្រះអង្គទាំងអស់ គឺត្រូវតែមានធម៌មួយគេហៅធម៌កតញ្ញូធម៌កតញ្ញូហ្នឹងគឺជាប្រធាននៃបារមី បារមីទាំង10ឬបារមីទាំង30មិនមាន ពាក្យថាកតញ្ញូ ជាបារមីមែនប៉ុន្តែបើមិនមានកតញ្ញូនឹងទេក៏មិនអាច កសាងបារមីនឹងឲ្យបានត្រាស់ដឹងជាព្រះបរមគ្រូជាសម្មាសម្ពុទ្ធបានដែរ ចឹងថ្ងៃនេះគឺបុណ្យកតញ្ញូនេះ គឺជាបុណ្យមួយដែលអ្នកកាន់ប្រពុទ្ធសាសនា គ្រប់ប្រទេសទាំងអស់ដែលបានសិក្សារៀនសូត្រស្ដាប់បដិបត្តិហើយគឺបានធ្វើគ្រប់គ្រប់ប្រទេសទាំងអស់មិនថាទៅនៅក្នុងស្រុកខ្មែរយើង នៅ ស្រុកស្រីលង្កានៅស្រុកឥណ្ឌានៅស្រុកភូមានៅស្រុកអីផ្សេងផ្សេងទៀតដែលយល់ដឹងអំពីព្រះពុទ្ធសាសនានោះទេប៉ុណ្ណា នឹងសបញ្ជាក់ថាមកពីយល់ដឹង ដែលព្រះពុទ្ធព្រះអង្គសម្ដែងសង្កត់ធ្ងន់ឲ្យបុត្រធីតាប្រុសស្រីឬក៏បុគ្គលផ្សេងផ្សេងទៀតដែលធ្លាប់ទទួលនៅ ការអនុគ្រោះអំពីអ្នកដតីសេចក្តីល្អផ្សេងផ្សេងជាពិសេសបុត្រធីតាប្រុសស្រីហ្នឹងគឺត្រូវតែមានភាពកតញ្ញូកតវេទីតាធម៌ទៅលើលោកអ្នកដ៏មានគុណមានមេត្តាបិតាជីដូនជីតាយើងទាំងអស់គ្នានឹងជាដើមប៉ុណ្ណាយើង អ្នកកាន់ព្រះពុទ្ធសាសនាសបញ្ជាក់ថាអ្នកដែល មានកតញ្ញូនឹងគឺជាឫសគល់នៃគុណធម៌ជាឫសគល់នៃសេចក្តីល្អណាជាឫសគល់នៃសេចក្តីល្អប្រពុតសំបីតែព្រះអង្គបានយល់យងកំណើតកើតជា មនុស្សក្តីកើតជាសត្វតិរិឆានក្តីញាតិញោមជាពុទ្ធបរិស័ទប៉ុណ្ណាគឺព្រះអង្គតែងតែដឹងគុណចំពោះមេត្តាបិតាដឹងគុណណាចំពោះអ្នកដែលមានឧបការៈគុណទៅលើព្រះអង្គ អត្តភាពខ្លះកើតជាសត្វដំរីអត្តភាពខ្លះកើតជាសត្វសេកបើក៏ព្រះអង្គនឹងតែងតែចិញ្ចឹមមេត្តាបិតាឲ្យធ្វើនៅសេចក្តីល្អទៅលើអ្នកដែលមានគុណគ្រប់គ្រប់ពេលនឹងគឺជាទូអង្គរបស់ព្រះពុទ្ធសម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់នៃយើងអញ្ចឹងថ្ងៃនេះឯកឧត្តមណាលោកអុកញ៉ាកឹងយូមេនិងលោកជំទាវចឹងមួយគៀងប៉ុណ្ណាគាត់ បានធ្វើបុណ្យកតញ្ញូរួមជាមួយនឹងបច្ច័យ4នេះបើសបញ្ជាក់ថាជាអ្នកដែលដឹងគុណប៉ុណ្ណាជាអ្នកដែលដឹងគុណដែលផ្ដើមឲ្យកូនចៅប្រុសស្រីនឹងរៀនធ្វើ តាមការពិត ដឹងយូរហើយប៉ុន្តែថ្ងៃនេះគ្រាន់តែជាការបញ្ជាក់បន្ថែម ទៅលើទង្វើគ្រប់បែបយ៉ាងទាំងអស់ដោយកូនប្រុសស្រីនេះជាបុត្រាបុត្រីចៅប្រុសចៅស្រីចៅភាសាចៅបង្កើតអីទាំងអស់នឹងបើមានជីវិតរស់នៅសពថ្ងៃមានភាពជោគជ័យមានទ្រព្យសម្បត្តិលុយកាក់ក្នុងសង្គមមានមុខមានមាត់អីដោយសារតែលោកឪពុកលោកម្ដាយរបស់យើងហ្នឹងដែលបានបីបំធ្នមបំពេសពគ្រប់បែបប្រការទាំងអស់នឹងហើយអញ្ចឹងគឺត្រូវតែឃើញនៅគុណោបការៈ ពេលខ្លះថ្មីត្បិតតែគាត់ជាអ្នកមានទ្រព្យសម្បត្តិលុយកាក់ធនធានច្រើនច្រើនយ៉ាងណាក៏ដោយប៉ុន្តែយើងជាកូនក៏មិនត្រូវគិតហើយគាត់មានគាត់មានផ្សព្វគ្រប់ហើយអញ្ចឹងបាច់ជូនលុយគាត់ទេប៉ុណ្ណាលុយរបស់គាត់គឺជាលុយរបស់គាត់គាត់ចែកគេមរតកទ្រព្យសម្បត្តិឲ្យយើងប្រមាណប្រមាណអាហ្នឹងគឺជាចំណែកទ្រព្យសម្បត្តិរបស់គាត់ប៉ុន្តែយើងជាកូន ត្រូវតែថ្វាយបង្គំត្រូវតែជូននៅ គេហៅថាបច្ច័យ4ប៉ុណ្ណាលុយកាក់អ្វីដែលយើងរកបានមកហ្នឹងគឺជូនទៅគាត់ដើម្បីបញ្ជាក់អំពីទឹកចិត្តណាជូនទៅគាត់គាត់យកទៅធ្វើអ្វីអ្វីទៅចំណែកទ្រប គេមករបករបស់គាត់ គឺគាត់ទុកឲ្យកូនណាគាត់មានប្រមាណលានដុល្លារប្រមាណ100លានក៏មានតែ ណាប៉ុន្តែយើងជាបុត្រគឺត្រូវតែបញ្ជាក់អំពីភាពកតញ្ញូបើណាបាទណែបញ្ជាក់អំពីភាពកតញ្ញូហើយក្រោយអំពីដែលយើងបានធ្វើនៅការដឹងគុណហើយធ្វើនៅអាកប្បកិរិយា ដឹងគុណគោរពអោនលំទោនចំពោះគាត់ហើយគឺគាត់សប្បាយចិត្តក្រៃលែង មិនស្មើនឹងអ្វីដែលកូន បានធ្វើល្អទៅលើលោកឪពុកលោកម្ដាយទេបាន នៅទ្របដ៏ក្រៃលែងប្រសើរជាងទ្របខាងក្រៅទៀតត្រង់ដែលមានកូនល្អនឹងឯងអញ្ចឹងថ្ងៃនេះដើម្បីបញ្ជាក់សេចក្តី នេះឲ្យកាន់តែច្បាស់លាស់ហើយមានភាពទលំទលាយញ៉ាំងសន្តានចិត្តឯកឧត្តមលោកជំទាវលោកអគ្គពុទ្ធបរិស័ទឲ្យកាន់តែជ្រះថ្លាបន្ថែមទៀតនឹងអរតនីប្រគុណព្រះអង្គម្ចាស់ ណាព្រះមហាស្រិនសុខាហ្នឹងដើម្បីលើកឡើងប្រហែលជា10នាទីពាក្យថា កតញ្ញូនឹងកណាសូមរតនីនិមន្តសូមអនុមោទនី